បានជួនកាលបានច្រើនពេកលោកយកទៅលក់ខ្លះទិញមក100ដុល្លារលក់តែ20ម៉ឺនញោមខាតពាក់កដាលមែនទេតែបើយើងទុកលុយមកទៅណាអាហ្នឹងគឺថាសាមគ្គីគ្នាអញ្ចឹងឆ្លាតគឺថាដឹងថារបស់ហ្នឹងវាច្រើនហើយយើងលៃលើកធ្វើយ៉ាងម៉េចឲ្យរបស់ហ្នឹងវាចំណេញវិញណាញោមណាប៉ុន្តែបើវត្តណាលោកច្រើន ហើយមិនសូវមានត្រៃស្បង ស្បៃត្រៃជីវរទេយើងទិញទៅវាមិនខុសទេណាញោមណែអញ្ចឹងធ្វើបន់ឲ្យឆ្លាតអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាមិនតថាអូគេក៏ត្រៃអញក៏ត្រៃអញ្ចឹងត្រៃទាំងអស់តែគ្នាអញ្ចឹងទៅណាញោមណាបើម្ដងគេម្ដងយើងអញ្ចឹងណាញោមបើដើម្បីយកលុយនឹងទៅចាត់ចែងនេះចាត់ចែងនោះសពគ្រប់បែបប្រការទៅវាធ្វើឲ្យចម្រុងចម្រើនរុងរឿង ទីវត្តអារាមហើយលុយនឹងមានយកតាណាមិនកសាងវត្តដដែលញោម បើនៅក្នុងព្រះពុទ្ធសាសនាដដែលប៉ុណ្ណាបើអញ្ចឹងគឺថាពុទ្ធបរិស័ទញាតិញោមទាំងអស់គ្នាអ្នកកសាងអង្គកឋិនទាននេះមួយឆ្នាំមួយឆ្នាំគឺថាក្នុងមួយ ឆ្នាំមានតែ29ថ្ងៃ ទេ ហើយដល់ពេលតែយើងអ្នកធ្វើទៀនយើងអ្នកមានសទ្ធានេះហាក់បីដូចជាទៀននឹងដូចជាវាមមាញឹកណាស់តែគ្រប់វត្តគ្រប់អារាមបន្តិចវត្តនេះបន្តិចវត្តនោះញោមណាស់ញោមខ្លះដល់ពេលទៅធ្វើញឹកពេកគាត់ធុញ ញោមធុញនឹងប៉ុនទេបើញោមណាធុញប៉ុនញោមនោះឈ្មោះថាធុញនឹងសេចក្តីសុខញោមនឿយណាយនឹងប៉ុនទេបើញោមណានឿយណាយនឹងប៉ុនញោមនោះឈ្មោះថានឿយណាយនឹងសេចក្តីសុខហើយញាតញោមណែយើងធ្វើប៉ុនប្រប៉ុណ្ណឹងយើងថាធ្វើអស់ច្រើនបើតាំងពីកើតមករហូតដល់អាយុប៉ុណ្ណឹងលោកយាយនេះម៉ែម៉ែនេះបើគាត់ថាខ្ញុំធ្វើហើយ ញោមខ្លះគាត់ថាខ្ញុំគ្រប់ហើយខ្ញុំគ្រាន់ហើយខ្ញុំល្មើមហើយឈប់ម្ដង សម្រាកម្ដងចឹងត្រូវទេញោមគាត់ត្រូវទេប៉ុណ្ណាលោកយាយវិសាខាញោមហើយគាត់ធ្វើទៀនតាំងពីអាយុប្រហែលឆ្នាំ7ឆ្នាំគាត់ធ្វើទៀនតលគាត់ស្លាប់ទេណាធ្វើទៀនតលគាត់ស្លាប់គាត់ធុញនឹងប៉ុនទេ គាត់អត់ធុញនឹងប៉ុនទេ លោកយាយវិសាខាណែហើយដូចម៉ែម៉ែខ្លះនេះធ្វើប៉ុនតាំងពីដឹងក្តីមកណាម៉ែឪនាំធ្វើប៉ុនណាហើយធុញនៅឥឡូវហ្នឹងអត់តាន់ធុញទេណាញោមលោកយាយវិសាខាអាយុ7ឆ្នាំបើទៅទទួលព្រះសម្មាសម្ពុទ្ធស្ដាប់ពធទេសនាបានសម្រេចធម៌ជាន់ខ្ពស់ណាណែដល់ពេលដែលជ្រះថ្លាហើយញាតញោមបើខំធ្វើទានខំរក្សាសិល រហូតដល់ពេញវ័យហ្នឹងម៉ែឪហ្នឹងក៏ឲ្យមានគ្រួសារទៀតរួចបានគ្រួសារហ្នឹងទៅនៅខាងប្តីហ្នឹងប្តីហ្នឹងមច្ឆាទិដ្ឋិឪពុកហ្នឹងក៏មច្ឆាទិដ្ឋិដឹងទេញោមបើវងតកូលហ្នឹងក៏មច្ឆាទិដ្ឋិបើហើយនាងប្រណិប័តឪពុកក្មេកល្អណាស់ញោមរៀបចំអាហារភោជជួនឲ្យឪពុកក្មេកពិសាហើយអង្គុយបក់ផ្លិតឲ្យទៀតរើកូនផ្សារល្អអញ្ចឹងបានទេ មិនងាយបាន ទេ បានកូនប្រសាឯណាល្អអញ្ចឹងញោមញោមចង់បានកូនប្រសាល្អទេហើយធ្លាប់ធ្វើកូនប្រសាល្អដល់ម៉ែក្មេកទេបើញោមខ្លះធ្លាប់ញោមខ្លះអត់ទេភាកច្រើនច្រើនតែមើលងាយម៉ែក្មេកណាញោមហ៎បើច្រើនតែមើលងាយឪក្មេកមានកម្មពីទេ មានប៉ុណ្ណាកើតជាតិណាណាមកបានកូនប្រសាមិនល្អវិញ ហើយម្នាក់ម្នាក់ភាកច្រើនញោមស្រីស្រីហ្នឹងចង់បានតែកូនភាសាល្អដល់ពេលតែខ្លួនឯងធ្វើកូនភាសាអត់ល្អតែដល់ពេលតែចង់បានកូនគេមកចង់ឲ្យគេល្អញោមចង់ឲ្យកូនហ្នឹងគេយកចិត្តទុកដាក់ចង់ឲ្យកូនផ្សារហ្នឹងចេះជូនលុយជូនកាក់ដល់ពេលដល់ខ្លួនឯងជូនលុយតែម៉ែឪឯងម៉ែក្មេកឪក្មេកមិនដែលគិតមិនដែលរវល់ញោម កន្លែងហ្នឹងឯងដែលមានកម្មពីមកកើតជាតិណាណាមកបានកូនភាសាកូនភាសាមិនល្អមកពីយើងមិនធ្លាប់ធ្វើកូនភាសាល្អសម្រាប់ម៉ែក្មេកឪក្មេកណាញោមណាបើបើញោតញោមណាចង់បានកូនភាសាល្អតើតែយើងធ្វើកូនភាសាល្អសម្រាប់ម៉ែក្មេកឪក្មេកយើងវិញដែរណាញោមណានឹងបានឲ្យគ្រប់គ្រប់ជាតិដោយលោកជ័យវិសាខាអញ្ចឹងញោមបើគាត់អង្គុយបក់ផ្លិតឈើបក់ផ្លិតឲ្យឪពុក ក្មេកនឹងហូបបាយអីល្អអីល្អម្លេះរើកូនភាសាណាចឹងបានញោមអាចារ្យនឹងបើបានកូនភាសាអញ្ចឹងដឹងស្រឡាញ់យ៉ាងណាទេញោមហ៎មានគេប្រមាណនឹងទុកឲ្យកូននឹងទាំងអស់ព្រោះកូននឹងវាល្អពេកបើតែដល់ចឹងមានលោកបិណ្ឌបាតញោមលោកគូចរបិណ្ឌបាតមកឈើមកនាងវិសាខាថាលោកម្ចាស់សូមនិមន្តទៅចោះបើឪពុករបស់ខ្ញុំកណាហ្នឹងកំពុងតែបរិភោគអាហារចាស់ទេណា ហ្នឹងហើយអាហារចាស់ទេគ្មានអីដាក់បាតទេព្រោះគាត់កំពុងតែបរិភោគអាហារចាស់អាហារចាស់អីគេញាតញោមបើស្ដាប់មិនស៊ីជំរឿទេថាលាមុមែនទេហ្នឹងហើយអាហារចាស់ឬអាហារប្អូមប្អូមអញ្ចឹងញោមឪពុកក្មេកលឺអញ្ចឹងខឹងកូនភាសានឹងហ្មងយីនាងនឹងក៏ចង្រៃប្រហើនមែនណោះបើហ៊ានហ៊ានថាឲ្យអាត្មាអញនឹងបរិភោគអាហារចាស់ផងបើ ហើយដល់ចឹងទៅលោកក៏ទៅមុខទៅឪពុកហ្នឹងក៏ចាប់ផ្ដើមបដិញនាងវិសាខាឲ្យទៅផ្ទះវិញបើបដិញកូនភាសាឲ្យទៅផ្ទះវិញញាតិញោមនេះមានម៉ែក្មេកឪក្មេកខ្លះកូនភាសាល្អអើយល្អប៉ុន្តែអត់យល់ចិត្តណាដេញកូនភាសាល្អទៅផ្ទះយកកូនភាសាអន្តេរដ្ឋីមកនៅបណ្ដឹងខ្លួនណាញោមបើនឹងលួចធ្វើបាបអីនឹងចឹងទៅបើដល់ពេលចឹងទៅប្តឹងផ្ដោសពគ្រប់កាត់ក្តីមាន លោកឪពុករបស់លោកយាយវិសាខាឲ្យអ្នកកាត់ក្តីមកនៅថែរក្សាលោកយាយវិសាខាហ្នឹងព្រាមហ្នឹងដល់ទៅ9អ្នកនោះបើដល់ពេលចឹងអ្នកកាត់ក្តីហៅសាកសួរសពគ្រប់ទៅនិយាយសង្ខេបសង្ខេបទៀតញោមសួរលោកយាយវិសាខាមនាលនាងអ្នកថាឪពុករបស់ នាងបរិភោគអាហារចាស់ហ្នឹងតើនាងមានមានន័យថាម៉េចនាងមានអត្តន័យថាគាត់នឹងបរិភោគលាមុខអញ្ចឹងឬក៏មានអត្តន័យយ៉ាងម៉េច បានលោកយាយវិសាខាថាដែលខ្ញុំថាឪពុកខ្ញុំបរិភោគអាហារចាស់នេះឪពុកក្មេកនេះមិនមែនខ្ញុំសំដៅយកលើលៀមុខទេខ្ញុំសំដៅយកប៉ុនចាស់របស់គាត់ណាញោមណាណែដែលគាត់បរិភោគអាហារឥឡូវឥឡូវហ្នឹងកំពុងតែបរិភោគនេះផ្ទះសំបែងទ្រព្យសម្បត្តិលុយកាក់ទាំងបាម៉ាដែលគាត់មានហ្នឹងគឺជាកំណប់ប៉ុនចាស់របស់គាត់ដែលគាត់ធ្លាប់ធ្វើទៀនមកហើយពីជាតិមុន អញ្ចឹងបានគាត់បរិភោគជាតិនឹងនឹងគឺជាកំណត់ផលបុណ្យចាស់ញោមយល់ទេដល់បានទេបើតំណឹងដែលលោកយាយសម្ដៅយកអញ្ចឹងហើយជាការពិតអញ្ចឹងមែន